ចិត្តត្រាឈួឆ្នាំហើយ បងគ្មានសល់លុយទេ ថ្ងៃនេះបងគិតថាចង់ធ្វើដំណើរទៅរកស៊ីនៅសុកគេតើអូនគិតយ៉ាងម៉េចដែរបងអូនមិនចង់ឲ្យបងចាក់ចេញឆ្ងាយពីអូនទេព្រោះអូននឹកបងខ្លាំងណាស់បងសាករកការងារនៅស្រុកយើងមើលព្រោះថាឥឡូវការងារនៅស្រុកខ្មែរយើងក៏សម្បូរណាស់ណាដែរអញ្ចឹងបងសាកដារកការងារធ្វើមើលល្អជាងអី អូនណាអូនកុំខាត់បងអីណាព្រោះថាបងធ្វើការសឹងមួយជីវិតហើយបងគ្មានសល់អ្វីទេអញ្ចឹងបងចង់ចំណាក់ស្រុកទៅស្រុកគេសាក់មើលម្ដងមើលក្រែងបាន សល់លុយមកសាំងសង់ផ្ទះព្រោះយើងជួលផ្ទះគេមួយខែមួយខែអស់លុយច្រើនណាស់អូនកុំខាត់បងអីណា បងសុំអង្វរអូនក៏មិនអាចខាត់បង បានដែរបើបងចង់ទៅ បងក៏ទៅចុះប៉ុន្តែអូនសុំផ្ដាំរឿងមួយយ៉ាងណា បងកុំក្បត់អូន ព្រោះថាអូនស្រឡាញ់បងខ្លាំងណាស់អូនមានតែរឿងមួយនឹងឯងដែលអូនសុំអង្វរបង បងធ្វើបានអត់បងហ៊ានសន្យាបើបង ក្បត់អូនសូមឲ្យបងស្លាប់ទៅចុះបើបងក្បត់អូនមកវិញគឺស្លាប់តែម្យ៉ាងគាត់បងមើលមុខអូនឲ្យច្បាស់អូនមិនមែនជាស្រីធម្មតាធម្មតានោះទេអូនហ៊ានធ្វើគឺហ៊ានស៊ីគឺហ៊ានសងហ៊ានផ្លាស់របងគឺហ៊ានជាប់គុកអូនមិនខ្លាចទេរឿងសម្លាប់មនុស្សនោះ បងមើលពីអូនពីចុងជើងដល់ចុងសក់គឺស្អាតទាំងអស់គ្មានប្រុសណាភ្លើទៅចោលអូននោះទេបើអូនស្អាតម្លឹងម្លឹងបើប្រុសណាទៅចោលប្រុសនោះគឺភ្លើបំផុតហើយបើដឹងខ្លួនល្អហើយចាំទុកណាបងសម្លាញ់បើបងហ៊ានហ៊ានក្បត់អូន តែ បន្តិចតែអូនដឹងមកវិញបងគឺស្លាប់តែម្យ៉ាងគាត់ណាបានសម្លាញ់ចឹងបងទៅហើយណាអូនសម្លាញ់បាយបាយមើលថែខ្លួនផងណា សុភ័ក្របានសំណាក់ស្រុកទៅស្រុកគេអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែសុភ័ក្រមិនដែលផ្ដល់លុយផ្ដល់កាក់ឲ្យប្រពន្ធនោះទេសុភ័ក្របែរជាទៅសបាយជាមួយស្រីផ្សេងទៅវិញអូនក៏លេចមកបងហាក់បីដូចជាបងនឹងជាព្រានារីអញ្ចឹងបងមិនមែនព្រានារីទេណាបងសន្យា បងមិនក្បត់អូនទេអូនជឿចិត្តបងហើយបងកាលណាទៅបងចូលស្ដីនឹងអូនដល់ម៉ាក់ប៉ារបស់អូន អូនរស់នៅជាមួយបងយូរណាស់ហើយអង្កាលបានយើងចុះទៅស្រុកយើងវិញបងអូនដូចចនឹកម៉ាក់ប៉ាខ្លាំងណាស់ចាំបន្តិចសិនទៅ បងកំពុងតែសន្សំលុយចាំពេលបងសន្សំលុយគ្រប់បងនឹងចូលស្ដីដណ្ដឹងអូនដល់ម៉ាក់ប៉ារបស់អូនហើយ អូនកុំខឹងបងណាបងដល់ផ្ទះរបស់អូនហើយបងអញ្ជើញចូលអង្គុយលេងនៅក្នុងសិនទៅម៉ាក់ប៉ារបស់អូនគាត់ចាស់ចាស់អស់ហើយ គាត់ដើរមិនសូវរួចប្រមាណទេអញ្ចឹងហើយបានអូនទៅធ្វើការស្រុកគេ ដើម្បីចិញ្ចឹមគាត់ផ្ទះអូនក្រលំបាកណាស់បងកុំប្រកាន់អីណាបងស្រឡាញ់អូនមិនមែនសម្លឹងទៅលើទ្រព្យសម្បត្តិនោះទេគឺបងស្រឡាញ់អូនទៅលើចិត្តនិងចិត្តព្រោះថាយើងទាំងពីររស់នៅជាមួយគ្នាយូរណាស់ហើយបងមិនដែលឃើញម៉ាក់ប៉ារបស់អូននោះទេអញ្ចឹងបងចូលទៅក្នុងហើយណានោះដូចជាសុភ័ក្រក្មួយ របស់ខ្ញុំទេតា ចុះហេតុនេះបានគេមកជាមួយស្រីក្មេងទៅវិញខ្ញុំដូចជាមិនយល់សោះនេះអញ្ចឹងខ្ញុំទៅប្រាប់ចន្ទ្រាបន្តិចមើលសួររឿងនឹងបន្តិចមើលតើគេស្គាល់ស្រីម្នាក់នោះអត់ក្មួយអាក្មួយឯងបានដឹងថាប្តីរបស់ក្មួយឯងបានចុះមកស្រុកវិញនៅមិនដឹងទេមីងខ្ញុំបារម្ភពីប្តីរបស់ខ្ញុំខ្លាំងណាស់គាត់ណាស់មិនដែលផ្ដល់ដំណឹងឲ្យខ្ញុំបន្តិចសោះឡើយ។ ខ្ញុំមកព្រួយបារម្ភគាត់ខ្លាចគាត់យ៉ាងម៉េចយ៉ាងម៉េចណាមីងតាមីងបានដឹង100អីពីប្តីរបស់ខ្ញុំអត់មីងពុតថោក្មួយសម្លាញ់មីងស្មានថាឯងដឹងរឿងរ៉ាវអស់ហើយហឹមអាព្រាននារីអាព្រានបោកប្រាស់បោកប្រាស់ក្មួយរបស់អញចាំមើលតើអញតាមតន់ណាឯងប្រកាសជាអញស៊ីសាច់ឯងទាំងរស់ហើយមីងកំតន់ស៊ីសាច់គាត់ទុកឲ្យខ្ញុំតែចាត់ការ មីស្រីចង្រៃហ៊ានយកប្តីគេហើយ ធ្វើមុខស្រស់ទៀតចាំមើលតែខ្ញុំតាមតន់ណាមីងខ្ញុំនឹងសម្លាប់ចោលទាំងពីរតែម្ដងមីងអាឯណាផ្ទះវាមីងនេះផ្ទះមីស្រីចង្រៃហ្នឹងនៅឯណា ទៅមីងខ្ញុំចង់ដឹងខ្លាំងណាស់មីស្រីយកប្តីគេមីស្រីអត់គេខ្មាស់ហើយផ្ទះមីស្រីចិត្តក្បត់មីស្រីយកប្តីគេ នាងគ្មានគេខ្មាស់ឯបន្តិចសោះហើយ ហ៊ានយកប្តិចគេឲ្យសងំឲ្យឈឹងចាំមើលណា តែយើងចូលទៅតន់តាមតន់ណា ពីអ្នកឯងប្រកាសជាស្លាប់ជាមិនខានទេក្មួយទុកឲ្យមីងអ្នកចាត់ការមុនគេណា បងផ្ទះអូនតូចចង្អៀតខ្លាំងណាស់បងចេះរស់នៅអត់បងផ្ទះអូនណាមិនសូវមានអ្នកមើលថែ សម្អាតប្រមាណទេព្រោះអូនមិនបាននៅស្រុកយូរឆ្នាំណាស់មកហើយ បងបានគេញប៉ុណ្ណឹងចាត់ទុកថាសំណាងធំរបស់បងហើយព្រោះនៅផ្ទះបងបងមិនដែលបានគេញពុកអញ្ចឹងទេបងគេញតែរោងមន់ហើយនឹងរោងទាហើយនឹងរោងគោតែប៉ុណ្ណោះព្រោះថាផ្ទះបង មានតែទាមានតែគោមានតែមន់ម៉ាក់ប៉ារបស់បងឲ្យបងគេញតែជាមួយសត្វនោះទេព្រោះគ្មានអ្នកមើលថែអញ្ចឹងបងតមុជទឹកសិនតើអូនកំពុងតែរៀបចំ កន្លែងគេងសិនណាបងតមុជទឹកឲ្យស្អាតបានសិនតើអូនរៀបចំបាយទឹកហើយនឹងកន្លែងគេងឲ្យបង ណានាងនាងមកពីណាហ្នឹងទៅឈានមកដល់បន្ទប់របស់ខ្ញុំបែបនេះនាងលះប្តីរបស់ខ្ញុំនៅឯណានាងឆាប់ប្រាប់ភ្លាមមកបើនាងមិនចង់ស្លាប់ទេនោះប្តីប្តីណានាគេនាងចង់និយាយពីអីខ្ញុំអត់យល់ទេនេះបងសុភ័ក្រនោះអីនាងស្គាល់សុភ័ក្រទេសុភ័ក្រគឺជាប្តីរបស់ខ្ញុំគាត់បានទៅធ្វើការចំណាក់ស្រុកអស់រយៈពេលជាច្រើនឆ្នាំតែទីបំផុត គេក៏នៅផ្ទះរបស់នាងចុះហេតុអីនាងដឹងថាគេមានប្រពន្ធហើយ នាងក៏នាំប្តីគេមកធ្វើអីនាងមកក្រាស់ម្លេះបងសុភ័ក្របងសុភ័ក្រមានប្រពន្ធហើយឲ្យខ្ញុំសុំទោសផងនាងខ្ញុំយកចិត្តមនុស្សស្រីដូចគ្នាមនុស្សចិត្តអាក្រក់មនុស្សចិត្តព្រានមានប្រពន្ធហើយក្រហកបោកប្រាស់ខ្ញុំថាមិនតមានប្រពន្ធទេគាត់មកនេះគាត់ថានឹងនាំម៉ាក់ប៉ារបស់គាត់មកចូលស្ដីដណ្ដឹងខ្ញុំចឹងឲ្យខ្ញុំសុំទោសផងនាង នាងយកប្តីនាងទៅវិញចុះ ខ្ញុំមិនចង់បានទេ អាមនុស្សប្រុសបោកប្រាស់បែបនេះនោះសុភ័ក្របងមកដល់ល្អហើយបងឆាប់ដោះស្រាយរឿងទាំងប្រមាណប្រាប់អូនបន្តិចមើលអូនអត់យល់សោះបងថាបងនៅកំឡោះទេចុះហេតុអីក៏មាននារីម្នាក់នេះឆ្លើយថាគេជាប្រពន្ធរបស់បងអូនមិនយល់សោះបងឆាប់បកស្រាយឲ្យអូនយល់បន្តិចមើលណារីអូន រឿងដល់ដំណាក់កាលនេះហើយបងមិនអាចកុហកបានទៀតទេ បងមានប្រពន្ធរួចទៅហើយបងមិនចង់កុហកអូនទៀតនោះទេ បងក៏ស្រឡាញ់ប្រពន្ធបងណាស់ដែរប៉ុន្តែបងមិនអាចទប់ចិត្តខ្លួនឯងបានដែលឃើញអូនអញ្ចឹងរឿងរ៉ាវទាំងប្រមាណឲ្យបងសុំអភ័យទោសផងណា ដែលបងកុហកអូនរហូតមកឲ្យបងសុំទោសបងគ្មានអ្វីតបស្នងអូននៅសងគុណអូននៅទង្វើអាក្រក់របស់បងបានទេ អញ្ចឹងអូនចង់បានអ្វីប្រាប់បងមកបើបងអាចជួយបានបងនឹងជួយជួយ ពាក្យថាជួយនឹងបងនិយាយស្រួលម្ល៉េះបងបងជួយឲ្យព្រមចារីរបស់ខ្ញុំអាចវិលមកធាតដើមវិញបានទេ បងបំផ្លាញអនាគតរបស់ខ្ញុំអស់ហើយបើបង មានប្រពន្ធហេតុអីក៏បងមិន ប្រាប់អូនតាមត្រង់អូន មិនចង់ឃើញមុខបងទេ បងគិតថាលុយអាចទិញអ្វីអ្វីបានគ្រប់យ៉ាងមែនទេប៉ុន្តែលុយมันអាចទិញអនាគតរបស់អូនបានទេអូនចង់មានអនាគតល្អមិនមែនមានជា2ជា3ដូចបងគិតនោះទេ ស្រីណាដែលចង់បានបរោះមានប្រពន្ធ2ប្រពន្ធ3នោះស្ត្រីគ្រប់រូបគឺចង់តែមានអនាគតគ្រប់គ្នាបងទៅចោះអូននឹងត្រៀមកាត់ចិត្ត មិនយូរប៉ុន្មានអូននឹងកាត់ចិត្តបានហើយទៅចុះ